អូផ្លេចសួរហង ហងមិនបានសួរគ្រូថាយើងរៀនមេរៀនធម្មតាអឺនឹងស្មានថ្ងៃហ្នឹងគ្រាន់អឺភាសាឬ assignment អញ្ចឹងគ្រូអញ្ចឹងបន្ថែមថ្ងៃទៀតតោះទៅមេរៀនតិចទៅអាចបានមកកណាត់អីដែរហើយចាំសេះសាលចុងម៉ោងចាំយើងទៅរឿង assignment តិច ឬក៏តាមស្រួលហ្នឹងគ្រូរ៉ាន់ចប់អូខេតើមិញលោកគ្រូថានៅក្នុងនៅក្នុង slide លោកគ្រូទី5នៅក្នុងនេះទី4មិនយល់លោកគ្រូតែបើកមក ដូចគ្នាតើលោកគ្រូបើកដូចគ្នាប៉ុន្តែសម្រាប់មេរៀនយើងមេរៀនយើងបាទបាទទីទូទៅមេរៀនយើងមិនយកមេរៀនទី1ទី2ទី4និងទី5មែនអត់បាទលោកគ្រូនឹងមេរៀននេះអញ្ចឹង បើយើងទៅគិតលំដាប់មេរៀនអាហ្នឹងមេរៀនទី4ទេអាមេរៀនទី4ដែលយើងបានរៀនថ្ងៃមុនវាជាមេរៀនទី3របស់យើងទេតន់តន់លោកគ្រូតន់អរគុណច្រើនលោកគ្រូអូខេតោះចឹងតកតងគ្នាជាមួយ នឹងមេរៀននេះគឺនិយាយជាមេរៀនទី4របស់យើងហើយតែក្នុង slide មេរៀនទី5អូខេអញ្ចឹងនិយាយពី e business strategy និយាយពី strategy បែបជាលក្ខណៈ electronic follow នេះ appropriate strategy process model for e business នៅក្នុងទិសដៅការរៀននៅក្នុងមេរៀននេះ គឺចង់ឲ្យយើងជ្រើសរើសយុទ្ធសាស្ត្រយកមកធ្វើយកមកដំណើរការឲ្យសមស្របទៅតាម លក្ខខណ្ឌនៃអាជីវកម្មបែបអេឡិចត្រូនិកអញ្ចឹង apply tool strategy នេះចំណុចទី2ឲ្យយើងចេះជ្រើសរើសឲ្យយុទ្ធសាស្ត្រនឹងឲ្យ ត្រឹមត្រូវ ទី3យើងប្រើយុទ្ធសាស្ត្រដទៃទៀត យុទ្ធសាស្ត្រដតីទៀតដើម្បីយកមកដំណើរការអញ្ចឹងគោលគោលចម្បង គឺយើងវិភាគទៅលើ SWOT តាម Potter Five Force អញ្ចឹងនៅក្នុងនេះមេរៀនអានេះខែហោមនេះនិយមន័យរបស់ strategy យុទ្ធសាស្ត្រអ្វីទៅជាយុទ្ធសាស្ត្របែប electronic ដល់ម៉ោងរវល់ទៀតហើយអត់អីទេ SWOT analysis ការវិភាគ SWOT Potter ជាមួយនឹងធាតនៅក្នុង strategy មានអីខ្លះដែលត្រូវមើលណានេះជា content សម្រាប់មេរៀនដែលយើងត្រូវរៀនអូខេនិយមន័យតកតងគ្នាជាមួយនឹងយុទ្ធសាស្ត្រ management issue អានេះគឺសំណួរកន្លឹះដែល cover ទៅលើខ្លឹមសារនៃមេរៀន How does e-business strategy differ from traditional business strategy នេះសំណួរកន្លឹះរបស់វាសួរថាតើ e យុទ្ធសាស្ត្រ អាជីវកម្មបែបអេឡិចត្រូនិកនេះវាខុសគ្នាមកជាមួយនឹងយុទ្ធសាស្ត្របែបប្រពៃណីមានន័យថាអយុទ្ធសាស្ត្របែបមិនមែនជាបែបអេឡិចត្រូនិកអញ្ចឹងអាជីវកម្មពីមុនមកជាអាជីវកម្មបែបគេហៅ ថា traditional ឥឡូវវាចូល E apply ចូល E អានេះវាទៅជាប្រពៃណីពីដើមមកហើយវាមិនមិនប្រពៃណីតាំងពីបរមរានទេណាមានន័យថា បើយើងរកស៊ីសាមញ្ញធម្មតា យើងអាច online ទេអាហ្នឹងគេហៅថា traditional business ហើយបន្ទាប់ពីយើង update ឡើងទៅ e អ្វីដែលយើងធ្វើពីមុនមកវាទៅជា traditional ហើយ e business strategy នេះយើងដើរយ៉ាងម៉េចអាហ្នឹងពីរហ្នឹងខុសគ្នាយ៉ាងម៉េចណា How should we integrate នេះយើងថាតើយើងអាចមិនបញ្ចូលគ្នារវាង e business ជាមួយនឹងអា existing business នឹងអត់អា បើសិនជាយើងមានយុទ្ធសាស្ត្រហើយនៅគណៈពេលយើង apply E business strategy មកចឹងអាពីរហ្នឹងវាត្រូវផ្សារភ្ជាប់គ្នាយ៉ាងម៉េចយើងអាចបញ្ចូលគ្នាបានអត់តោះនេះអានឹងយុទ្ធសាស្ត្រពីរហ្នឹងកន្លងមកយើងដើរនៅពេលដែលយើងធ្វើអាជីវកម្មយើងមានយុទ្ធសាស្ត្ររបស់យើងមួយក្នុងការដើរដំណើរការអាជីវកម្មរបស់យើងចឹងនៅពេលដែលយើង apply យើងមិនអាពីរហ្នឹងបញ្ចូលគ្នាយ៉ាងម៉េចខ្លះអាហ្នឹងគេហៅថា គួរតែ integrate យ៉ាងដូចម្ដេច ចំណុចទី3 how should we evaluate នេះយើងវាតម្លៃមិនពាក់ព័ន្ធនេះជាមួយនឹងការវិនិយោគបែបអេឡិចត្រូនិកតាមទម្រង់នៃអេឡិចត្រូនិកអញ្ចឹងណាយើងវាតម្លៃយ៉ាងម៉េចអូខេអញ្ចឹងសំណួរកលឹក3នេះគឺជាកត្តាមួយសំខាន់សម្រាប់យើងក្នុងការយកទៅពិចារណាដែរ Michael Porter គាត់ឲ្យនិយមន័យយ៉ាងម៉េច Key question is not whether to deploy internet technology. The company has no choice if they want to stay competitive but how to deploy it តាម Michael Porter Michael Porter បុគ្គល3ណាគាត់ធ្វើសភៅបានច្រើនតកតងគ្នាជាមួយនឹង marketing អញ្ចឹងមេរៀនយើងមុនក៏សិតតែយកសភៅរបស់ Michael Porter មករៀនដែរអញ្ចឹងអ្វីដែលគាត់សំខាន់ថាកិនសំណួរកលឹះសំខាន់នោះវាមិនផ្ដោតសំខាន់ទៅលើ technology ទេប៉ុន្តែអ្វីដែលសំខាន់បើសិនជាក្រុមហ៊ុន នេះក្រុមហ៊ុន have no choice បើសិនជាក្រុមហ៊ុនគាត់ចង់ប្រកួតប្រជែងគឺគាត់គ្មានជំរើសទេ ក្នុងការដែលគាត់មិនដើរតាមទៅលើប្រព័ន្ធ technology អត្តន័យរបស់វាបែបនេះណាចឹងដាច់ខាតគាត់ក្នុងក្រុមហ៊ុន ក្នុងនាមជាក្រុមហ៊ុន ក្នុងការដំណើរការលើអាជីវកម្មក្នុងសង្គមគាត់ត្រូវតែ stay competitive ហើយបើ stay competitive ត្រូវតែដំណើរការទៅលើអ៊ីនធឺណិតចឹងចង់ចង់គាត់ត្រូវតែធ្វើដែរណាតាមអត្តន័យនៅក្នុងទ្រឹស្ដីរបស់គាត់ណារបស់ Michael Porter ចឹងញោមន័យរបស់ strategy យ៉ាងម៉េច What is strategy អ្វីទៅគឺជាយុទ្ធសាស្ត្រតាមយមន័យ define how we will meet our objective ដើម្បីឆ្លើយតបជាមួយថាអ្វីអ្វីទៅហៅថាជាយុទ្ធសាស្ត្រយើងត្រូវជាអ្វីដែលយើងឬក៏ជាមធ្យោបាយដែលយើងធ្វើដើម្បីសម្រេចគោលបំណងរបស់យើងឬក៏ជា set allocate our resource គឺជាការរៀបចំធនធានដើម្បីឲ្យសម្រេចបានគោលដៅរបស់យើង select refer strategy option to complete within market ជ្រើសរើសយុទ្ធសាស្ត្រដែលសមស្របដើម្បីបំពេញតម្រូវការទីផ្សារមួយទៀត provide long term plan for developing our organization ផ្ដល់ផែនការយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អភិវឌ្ឍអង្គភាព1 2 3 4អាទាំងអស់ហ្នឹងគេហៅថាជាយុទ្ធជាយុទ្ធសាស្ត្រ យើងអាចប្រើថាកលឹះកថាបានមធ្យោបាយកថាបាន ថាល្បិចកថាបានបើយើងនិយាយពីលបែងនិយាយថាល្បិចយើងយើងនិយាយពីលក្ខណៈនៃការផ្គត់ផ្ចែងអានឹងល្បិចចឹងហើយនៅក្នុងជីវិត សង្គមក៏ដូចគ្នា នៅក្នុងការរស់ស៊ីគេតែងតែប្រើពាក្យថាល្បិចណាពេលពាក្យថាល្បិចកល ប៉ុន្តែយើងប្រើជាលក្ខណៈសាមញ្ញនៅក្នុងការរស់នៅ ក្នុងការដែលយើងប្រើក្នុងវិស័យអាជីវកម្មអីគេប្រើពាក្យថាយុទ្ធសាស្ត្រហ្នឹងប្រើពាក្យថាយុទ្ធសាស្ត្រក្បួនដើរក្បួនអីបើនិយាយពីតបវិញគេនិយាយពីយុទ្ធសាស្ត្រតបណាណាយុទ្ធសាស្ត្រតបអញ្ចឹងអានេះហើយគឺជាគ្រឿងប្រយុទ្ធសម្រាប់អាជីវកម្មរបស់យើងហើយនៅក្នុងការរស់នៅប្រចាំថ្ងៃក៏មានយុទ្ធសាស្ត្រដែរណាកុំគិតថាការរស់នៅរាល់ថ្ងៃក៏អត់ដែរ អ្នកខ្លះល្បិចចិច្ចកលគ្រប់ចម្ពោះណាដើម្បីខ្លួនឯងល្អដើម្បីឲ្យខ្លួនឯងហ្នឹងមានគេឈ្មោះមានមុខមាត់នៅក្នុងសង្គមគ្រប់ល្បិចបើយើងនិយាយថា ប្រើល្បិចវាអាក្រក់ស្ដាប់ប៉ុន្តែការរស់នៅប្រកបទៅដោយគ្រប់យុទ្ធសាស្ត្រអាហ្នឹងល្អណាកុំមើលកុំមើលគេទុតិទ្ធិនិយមណាចឹងយើងកំប្រើពាក្យថាល្បិច ការរស់នៅរបស់គេ យើងប្រើថាគេរស់នៅក្នុងសង្គមគេមានយុទ្ធសាស្ត្រអី កលឹះរបស់គេណាអ្នកខ្លះចង់បានខ្លាយទៅជាអុកញ៉ាខំប្រឹងជេរតិចទៅជួយសង្គមតិចទៅបានហើយអាហ្នឹងជានិន្នាការទូទៅធម្មតាអាហ្នឹងយុទ្ធសាស្ត្រគេបើយើងនិយាយអាក្រក់ស្ដាប់ថាល្បិចណាក្រុមហ៊ុនក៏ដូចគ្នាបើប្រើប្រើពាក្យថាល្បិចអាក្រក់ណាស់វាយលោកទីសាចាក់ស្ដាយវាអញ្ចឹងមែនមនុស្សហែកហួរគ្នាដើម្បីប្រយោជន៍ហែកហួរគ្នាណាកាប់ប្រកាប់ចាក់គ្នាទាំងអស់អាហ្នឹងសិតតែល្បិចដែលយើងនិយាយពាក្យថាកាប់ចាក់អីចឹងណា តែជាក់ស្ដែងគឺយុទ្ធសាស្ត្រហ្នឹងនិយាយឲ្យល្អស្ដាប់និយាយល្អស្ដាប់គឺយុទ្ធសាស្ត្រអូខេអញ្ចឹងឲ្យយល់ពាក្យថាយុទ្ធសាស្ត្រហ្នឹងជាមួយនឹងការនឹងល្បិចណាបើក្នុងគោលបំណងអាក្រក់ប្រែថាល្បិចតែក្នុងគោលបំណងល្អយុទ្ធសាស្ត្រហ្នឹងនេះ define សម្រាប់ strategy direct action of an organize or part of organization នេះ ទិសដៅសម្រាប់អនាគតណាគោលដៅសម្រាប់អនាគត ហើយនឹងសកម្មភាពដើម្បីធ្វើឲ្យសម្រេចបានសម្រាប់អង្គភាព អានឹងជានិយមន័យអូខេពាក់ព័ន្ធគ្នាជាមួយនឹង E business វិញម្ដង E business strategy យុទ្ធសាស្ត្របែបជាលក្ខណៈបែបអេឡិចត្រូនិក define approach by which application of internal នេះ internal and external electronic communication can be support and influence corporate strategy ចឹងបែបនិយមន័យរបស់ e electronic e business strategy គឺគេ apply នេះវិធីសាស្ត្រក្នុងការប្រើប្រាស់ប្រព័ន្ធឬក៏កម្មវិធីណាមួយ ដើម្បីទំនាក់ទំនងទាំងក្នុងនិងក្រៅតាមរយៈ electronic ដែលអាចជួយឲ្យសម្រេចបានអញ្ចឹងអត់ខុសគ្នាទេគ្រាន់តែថាយើង ប្រើ electronic ដើម្បី communicate ជាមួយនឹងកត្តា ខាងក្នុងកត្តាខាងក្រៅដើម្បីសម្រេចបានគោលដៅដូចគ្នាអញ្ចឹងបើនិយាយយើងនិយាយពី strategy មានន័យថាគឺគាត់ដើរមានទិសដៅដែលគាត់ត្រូវដើរដើម្បីឲ្យសម្រេចបានដល់ពេលថែម E យកអា business យកអា strategy ទាំងអស់ហ្នឹងយកទៅ apply ចូលទៅក្នុង technology ណាតាមរយៈ electronic communication ការទំនាក់ទំនងបែប electronic ទាំងកត្តាខាងក្នុង ទាំងកតាខាងក្រៅដើម្បីឲ្យសម្រេចបានយុទ្ធសាស្ត្ររបស់យើងផ្នែកហ្នឹងណាអូខេចឹងនៅក្នុងនោះគេមានគ្រប់ corporate strategy ជាទូទៅសម្រាប់ strategy នេះគឺនេះយុទ្ធសាស្ត្រចឹងគេនៅក្នុងគេឲ្យពាក្យកលឹះមួយគេថា corporate strategy ជាយុទ្ធសាស្ត្រក្នុងការដំណើរការអាជីវកម្ម ចឹងនៅក្នុងយុទ្ធសាស្ត្រនីមួយៗយុទ្ធសាស្ត្ររួមរបស់អង្គភាពគេហៅថា corporate strategy បន្ទាប់ពីនោះ យើង មាន business unit strategy ទាំងតាមផ្នែកនីមួយៗមាន regional strategy functional strategy ទឹកអាទាំងអស់ហ្នឹងវាដើរតាមប្រភេទនៃទម្រង់របស់អង្គភាពអង្គភាពមួយចំនួនគាត់ដើរតាម business unit strategy អង្គភាពមួយចំនួន regional មួយទៀត functional ហើយឬក៏ក្រុមហ៊ុនគាត់ដើរទាំងអស់ កាត់ split តាមផ្នែកនីមួយៗអញ្ចឹង form នៃ strategy វាមាននៅក្នុងអង្គភាពវាមានទម្រង់នឹងឯងណាជា business unit strategy ជា regional strategy ឬក៏ functional strategy យុទ្ធសាស្ត្រតាមជំនាញយុទ្ធសាស្ត្រតាមតំបន់យុទ្ធសាស្ត្រតាមប្រភេទនៃអាជីវកម្មយមន័យតកតងជាមួយនឹង corporate strategy concern with overall purpose scope of organize អញ្ចឹង នៅពេលដែលគេនិយាយថាជា corporate strategy ជាយុទ្ធសាស្ត្ររួមរបស់អង្គភាព ដែល cover ទាំងអស់ទៅលើ ទំហំរបស់អង្គភាព អង្គភាព រួមគាត់ប្រើ corporate strategy អញ្ចឹងនៅតាមផ្នែកនីមួយៗគេប្រើអាចប្រើជា business unit strategy អញ្ចឹងណារួមថត which define how complete successfully in part particular market នៅក្នុង corporate strategy អញ្ចឹងគាត់ជ្រើសរើសយុទ្ធសាស្ត្រជាក់លាក់ណាមួយនៅក្នុងផ្នែកណាមួយយកមកនិយាយក៏បានមួយទៀត functional តាមផ្អែកទៅតាម business unit will corporate different function area តាម function តាម area តាមប្រភេទនៃ business គេប្រើជា functional strategy ណាអូខេគូសង្ខេបប៉ុណ្ណឹងចូល e channel strategy បានយល់ពីលក្ខណៈនៃអាជីវកម្ម យើងយល់ពីថាវាមាន strategy អីខ្លះវាមានហើយដំណើរការហើយបន្ទាប់ពីនោះគឺយើងត្រូវចាប់ផ្ដើមរៀបចំទៅលើ e channel វិញម្ដងយើង apply យកអា traditional strategy e business strategy យកមក apply ជាមួយនឹង e business strategy ចឹងរឿងដែលសំខាន់គឺ create new channel create e channel strategy for organize រឿងសំខាន់បំផុតគឺយើងត្រូវប្រើមធ្យោបាយមួយណា ដើម្បីតំណាក់តំណងណាអញ្ចឹង e channel strategy define a specific goal approach for using electronic channel អ្វីដែលសំខាន់គឺយើងប្រើយុទ្ធសាស្ត្រដើម្បីជ្រើសរើសថាតើគួររកវិធីសាស្ត្រណាដើម្បីផ្សារភ្ជាប់អតិថិជនផលិតផលរបស់ក្រុមហ៊ុនអតិថិជននិងការឆ្លើយតបរបស់អតិថិជនការឆ្លើយតបគ្នាទៅវិញទៅមកការផ្ដល់ជូន ព័ត៌មានទៅដល់អតិជនណាការទទួលឬក៏ផ្ដល់សេវាកម្មឲ្យអតិជន តាមរយៈអេឡិចត្រូនិកចឹងរឿងដែលសំខាន់យើងត្រូវជ្រើសរើសដោយបច្ចេកទេស e-channel strategy also need to define how electronic channel នេះផ្សារភ្ជាប់ជាមួយ multiple channel e-business strategy ចឹងយើងត្រូវផ្សារភ្ជាប់យ៉ាងម៉េចដើម្បីដំណើរការយើងត្រូវជ្រើសរើសយ៉ាងម៉េចឲ្យវា multiple channel ចឹងនៅ ក្នុងការជ្រើសរើស ត្រូវផ្ដោតសំខាន់អញ្ចឹងហើយអ្នកខ្លះគាត់បង្កើតជា app អ្នក ខ្លះគាត់បង្កើតជា website អ្នកខ្លះគាត់ដើរលើតែ Facebook អញ្ចឹងផ្អែកទៅតាមទំហំនៃអាជីវកម្មរបស់គាត់ទំហំអាជីវកម្មរបស់គាត់ធំប៉ុណ្ណាគាត់គួរដើរលើចំណុចណាអាហ្នឹងដែលត្រូវជ្រើសរើសណាដែលត្រូវគិតមិនមែនចេះតែដើរទេមិនមែនចេះធ្វើទេហើយនៅឃើញចង់បង្កើត app app គេដែរណា app មួយក៏តម្លៃពី15000ទៅ20000ទៅ30000រហូតដល់ app ខ្លះឡើងដល់ខ្ទង់ លើ100000ក៏មានដែរអញ្ចឹងតាមប្រភេទ app ណាអញ្ចឹងមិនមែនចេះតែដើរទេអញ្ចឹងប្រភេទទៅមើលថាតើក្រុមហ៊ុនរបស់យើងដំណើរការយ៉ាងម៉េចគួរពិចារណាមើលហើយក្រុមហ៊ុនខ្លះគាត់ដើរលើតែ social ទេក្រុមហ៊ុនខ្លះមួយទៀតគាត់ចំណាយលើតែ website តិចតួចគាត់ធ្វើបានតែគាត់ store ព័ត៌មានតិចតួចចំណាយលុយតិចតួចអាចធ្វើបាន share បានអីបានណាផ្ដល់ព័ត៌មាននៅក្នុងហ្នឹងហើយរឿងសំខាន់គឺគាត់ in play ដែលគាត់ប្រើគាត់ផ្ដល់ព័ត៌មានទៅឲ្យអតិជនប៉ុន្តែ អាចគាត់ថាមិន fully digital firm ឯងគាត់ជាលក្ខណៈជា partial គាត់ apply នឹងការផ្ដល់ព័ត៌មានតំណែងតំណងមើលអតិជនប៉ុន្តែនៅពេលដែលគាត់ផ្ដល់ផលិតផលគឺតាមរយៈ offline ក្រុមហ៊ុនមិនមិន automatically transfer ទេណារាល់ទាំងព័ត៌មានទាំងផលិតផលអញ្ចឹងគាត់ partial digital firm អញ្ចឹងបើសិនជាគាត់ជា ព្យាយាម apply ទៅ multiple ក៏កាន់តែល្អហ្នឹងគូចង់បញ្ជាក់ថាវាតាមប្រភេទនៃក្រុមហ៊ុនទំហំនៃក្រុមហ៊ុនបើសិនជាយើងចូលទៅក្នុងលក្ខណៈបែបនេះបើយើង fully confirm ត្រូវតែជា auto automatic តាំងពី electronic តាំងពីការបញ្ជូនទិន្នន័យតាមការបញ្ជូនផលិតផលអីតាមលក្ខប្រព័ន្ធអញ្ចឹងងាយស្រួលល្អសម្រាប់យើង បើយើង full តែបើយើង partial ទេយើងដើរលើកម្រិតណាយុទ្ធសាស្ត្ររបស់យើងគឺមាន corporate មាន3សំខាន់សំខាន់តែយើងដើរកម្រិតណាដែលយើងទៅប្រើអញ្ចឹង apply ក៏យើង apply ត្រឹមកម្រិតមួយដែលអាចទទួលយកបានដែរក្រុមហ៊ុនតូចតែ apply ទៅលើ app ធំក៏បានតែលើកលែងតែក្រុមហ៊ុនយើង យើងបង្កើតជាក្រុមហ៊ុន សម្រាប់ app តែម្ដងអាហ្នឹងអត់ចោតជាបញ្ហាទេណាគឺគួររៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចចេញតែ app ចេញតែ website តែម្ដងក៏បាន strategic process model provide framework that give yeah, logical sequence to follow instruction including key activity នៅក្នុង model នៃ ដំណើរការយុទ្ធសាស្ត្រគឺគេចង់បញ្ជាក់ថា គេរៀបចំយុទ្ធសាស្ត្រគេឲ្យ key activity ក្នុងការ guide ឲ្យយើងដើរតាមលំដាប់លំដោយប៉ុន្តែទូទៅកម្រមានណាឬក៏គេសរសេរនៅក្នុង operational plan ណាគេមានយុទ្ធសាស្ត្រគេមាន business plan ហើយគេសរសេរនៅក្នុង operational plan អញ្ចឹងអាហ្នឹងគេហៅថា strategy process model គឺគេរាយរាប់រាល់យុទ្ធសាស្ត្រទាំងអស់ដែលត្រូវធ្វើដែលត្រូវដើរអ្នកឯងជួបបញ្ហានេះត្រូវដើរដល់ចំណុចនេះពេលដែលអ្នកឯងដើរទៅធ្វើនេះធ្វើសកម្មភាពនេះមួយទៅជួបអីខ្លះអាហ្នឹងដែលគេនិយាយពី business structure ឧទាហរណ៍ថាអឺគូឧទាហរណ៍ពី Panda Food delivery របស់ក្រុមក្រុមហ៊ុនអញ្ចឹងតកតងគ្នាជាមួយនឹង e strategy របស់ Panda Food ធ្វើថាតើគាត់ទទួលបាន benefit យ៉ាងម៉េចអញ្ចឹងរាល់សកម្មភាពដែលអតិជនពី start ពី customer start ពី customer ដេញទៅអឺដេញទៅ ក្រុមហ៊ុន delivery គឺសេសកាត់សឌី delivery របស់ Panda បន្ទាប់មកគាត់ផ្សារភ្ជាប់គ្នាជាមួយនឹង restaurant យ៉ាងម៉េចពួក food យ៉ាងម៉េចចឹងដើរជាយុទ្ធសាស្ត្រតែគាត់នេះនេះ customer ណា customer ទី1ទី2ទី3 នេះគាត់បញ្ជូនមកចូលនៅនេះនៅពេលដែលគាត់ថៃ information គាត់ order មកចូលនៅនេះឬក៏ចូលនៅនេះអញ្ចឹងកលឹះនៅក្នុងហ្នឹងគឺត្រូវតែផ្ដាល់ថាតាចូលនៅនេះផងឬក៏នៅនេះផងឬក៏ចូលពី Panda Food ពី Panda Food ពីពី delivery ហ្នឹងគាត់បានទៅគាត់ទៅទិញឬក៏យ៉ាងណាអាហ្នឹងដែលជា structure ដែលយើងត្រូវគិតណានេះ key activity of e business strategy ជាយុទ្ធសាស្ត្រព្រោះបើយើងដើរអត់ស្រួលទេដើរអត់ជោគជ័យទេនេះយុទ្ធសាស្ត្រហ្នឹងឬក៏គាត់ direct ទៅនោះផង direct ទៅនេះផងអញ្ចឹងពីរហ្នឹងវាអាចគាត់អានេះទី1អអានេះទី2អញ្ចឹងបើដើរលើមធ្យោបាយទី1មានន័យថាពី customer ទៅ Panda Food ចេញពី Panda Food ទៅ restaurant ដែលជាគាត់ provider ហើយគាត់នេះគាត់នៅជា service ទេគាត់ជា service ទេអញ្ចឹងតំណែងយ៉ាងម៉េចហើយបន្ទាប់មកលុយគាត់យកបានមិនគាត់ទៅយកម្ហូបពីនេះមកហើយគាត់ត្រូវត្រឡប់ទៅនេះវិញហើយលុយអ្នកណាជាអ្នកយកគឺ delivery អ្នកយកឬក៏គាត់ត្រូវ pay direct បន្ទាប់ពីគាត់ចុចចុចហើយពឹប system រត់ចូលក្នុង delivery system បាត់រត់យល់នៅក្នុងនេះឬក៏យ៉ាងណាអាហ្នឹងដែលត្រូវគិតណាដើរដើរអត់ស្រួលអត់ជោគជ័យណាអកាត់លុយបើសិនជាយើងថាបាយ electronic fully digital firm ពេលគាត់ចុច order គាត់មាន bank គណនីគាត់មានអីចុច order ហើយគាត់ pay claim play claim ចូលទៅក្នុង D ក៏គាត់បានភាគរយនេះក៏គាត់បានបានអញ្ចឹងគាត់ត្រូវ food ទាញ food មក បានយក food ទៅឲ្យ customer វិញរយៈពេលប៉ុន្មានអាហ្នឹងគឺសិតតែជា flow នៃ process នេះតែត្រូវ key activity នេះត្រូវរាយរាប់ឬក៏គេហៅថា business structure ឬក៏គេហៅមួយទៀតនៅក្នុង គេបកស្រាយណា operational plan strategy ត្រូវនិយាយនៅក្នុងហ្នឹង1 2 3ហើយតា food យកមកទៅដាក់មកមកដល់ C ហើយ C ហ្នឹងគាត់ទទួលពី customer delivery គាត់ទៅយកពីនេះមកហើយគាត់ទៅ ឲ្យ customer ហើយ pay យ៉ាងម៉េចលុយតម្លាក់ទៅអ្នកណាបន្ទាប់ពីបានទៅដល់ staff របស់ delivery ហើយគាត់យកមកឲ្យវិញឬក៏យ៉ាងណាអាហ្នឹងណាទៅគិតអូខេចំណុចហ្នឹង ដែលជាចំណុចកលឹះក្នុងការធ្វើអាជីវកម្មបើសិន ជាយើងសិក្សាស្វែងយល់បានច្រើនពាក់ព័ន្ធគ្នាជាមួយចំណុចនេះឧទាហរណ៍ដែលគ្រូឲ្យ ហើយយើងទៅសិក្សាបន្ថែមទៀតទៅលើប្រភេទពួកអេលិចត្រូនិករាល់ថ្ងៃនេះយ៉ាងម៉េចក្នុងបរិបទប្រទេសកម្ពុជាដែរយ៉ាងម៉េចហើយយើងក៏ទៅសិក្សាទៅលើការវិភាគបែបអេលិចត្រូនិករបស់ប្រទេសគេនៅខាងក្រៅដែរបើគូទៅទិញតំណែងនៅចិនគូគូនៅស្រុកចិនគូទិញតាមថៅប៉ៅគឺយើង register នៅក្នុង account ហ្នឹងតែម្ដងយើងមាន user account យើងយើងមាន register អីនៅក្នុងថៅប៉ៅ account យើងត្រូវបង្កើត បង្កើតហើយយើងត្រូវ link bank account របស់យើងចូលទៅក្នុងរបស់គេហ្នឹងវាផ្សារភ្ជាប់មកនៅពេលដែលយើងចុចផោងទិញលុយកាត់ចូល direct ចុចតាម order buy ok ហើយ message លោតចូលក្នុងទូរស័ព្ទយើងអំពើលុយត្រូវបានដកប៉ណ្ណេះពីក្នុងគណនីរបស់អ្នកឯងប៉ណ្ណេះហ่ะយើងយើងដឹងហើយដកហើយយើងដឹងថាឲ្យយើងទិញអានេះអញ្ចឹងវាអត់ចាត់បញ្ហាវាលោត message មកយើង បាទហើយពី3ថ្ងៃក្រោយបានតំណែងនឹងមកដល់តំណែងខ្លះក៏អ្នកលក់ខ្លះក៏ខូចអ្នកលក់ខ្លះក៏គាត់លក់របស់មិនល្អនៅខ្លះអញ្ចឹងគេមិនត្រូវមើលក្បួនមើលតាមប្រភេទហាង នៅក្នុង store នៅក្នុងអឺថៅប៉ៅទៀតថា store ណាល្អ store ណា មិនល្អគួរមើលមិនអាហ្នឹងគេប្រាប់យើងក្រោយតែក្បួននៃការធ្វើគឺកាត់លុយដរ៉ាចូលហើយខាងលក់ម្ហូបគឺបានដែរហើយ delivery រឿងផ្សេងអញ្ចឹង ក្រុមហ៊ុនខ្លះគេអត់គិតគាត់គិត delivery គាត់ដាក់នៅហ្នឹងហើយបើយើងចង់ delivery free ខ្លះក៏ free ខ្លះក៏អត់ free ទេតម្លៃប៉ុន្មានអញ្ចឹងទៅអញ្ចឹងតំណែងយើងប៉ុណ្ណេះឧទាហរណ៍តម្លៃតំណែងយើង10ដុល្លារ delivery 2ដុល្លារអញ្ចឹងគេ include total វា12ដុល្លារវាកាត់ direct អញ្ចឹងខាងខុយទីខាងសេវាដឹកជញ្ជូនណាអញ្ចឹងគាត់កាត់យក direct ហើយនៅក្នុងយើងនេះយ៉ាងម៉េចដែរហើយបរិបត្តិក្នុងប្រទេសយើងយ៉ាងម៉េច ដែលត្រូវយកមក apply អញ្ចឹងចំណុចដែលយើងត្រូវស្រាវជ្រាវបន្ថែមណាសង្ឃឹមថាយើងមានចំណេះដឹងនឹងបន្ថែមល្អហើយមុខវិជ្ជាយើងជាមុខវិជ្ជាដែលពេញនិយមជាងគេនៅក្នុងប្រទេសបច្ចុប្បន្នស្ថានភាពប្រទេសបច្ចុប្បន្នគឺយើងពេញនិយម ហើយបើចង់រកស៊ីអនឡាញក៏ងាយស្រួលដែរមុខវិជ្ជាហ្នឹងណាអូខេ នេះនិយមន័យបន្ថែមទេគ្រាន់តែគេ outline នៅក្នុង chapter all chapter ត្រូវមានអីខ្លះ corporate strategy e business strategy នេះ supply chain strategy marketing strategy ណា information system strategy ទាំងអស់ហ្នឹងគឺត្រូវតែ follow តាម លក្ខណៈនៃប្រភេទជា fully digital firm ដែលគាត់ត្រូវតែមាននៅក្នុងអង្គភាពមួយគេហៅថា corporate strategy បន្ទាប់មកមាន e business strategy ត្រូវដើរ follow តាមឯខ្លះនៅក្នុង e ត្រូវមាន supply chain strategy បែបជាលក្ខណៈ electronic នេះដូចគ្នា marketing strategy ណា customer relationship management CRM នេះណាតែមានតំណែងតំណងមិនមួយអតិជនហើយចុងក្រោយ information system strategy អានេះដែលដែលយើងរៀនជាមួយគ្រូ information system នឹងឯង ICT នឹង ICT នឹងឯងគឺជាមុខវិជ្ជាដែល cover ទាំងអស់អញ្ចឹងនៅក្នុងនេះគឺយើងបរឹងអង្គភាពខ្លួនឯងខ្លាំងផ្នែក information technology រឿងដែលសំខាន់នៅពេលនេះគឺយើង មានរៀនចាប់ពីនេះនេះឡើងទៅ corporate មកដល់នេះ apply ចូល electronic ទាំងអស់ហ្នឹងអូខេ what happen where there is no e business strategy miss opportunity for additional scale of sale buy and more efficient purchasing on buy side អូខេក្នុងករណីដែលយើងមិនមាន e business នេះគេចង់បច្ច្រាស់មកវិញណាច្រាស់មកវិញបើសិនជាយើង នៅតែដើរលើមធ្យោបាយដដែលដោយអត់ apply ទៅលើ technology អ្វីដែលបាត់បង់គឺ miss opportunity រាល់បរិមាណនៃការលក់ឬក៏ទិញត្រូវបានបាត់បង់ព្រោះមនុស្សរវល់កាន់តែច្រើនគេរត់ទៅ e គ្រប់តែគ្នាទៅហើយអញ្ចឹងរាល់ចង់ចង់គឺម្នាក់ម្នាក់គេទៅហើយ ណាគេត្រូវផ្លាស់ប្ដូរហើយតែបើអត់ផ្លាស់ប្ដូរទេយើងបាត់បង់រងចាំវាមិនខុសពីអាជីវកម្មបែបគ្រួសារកាលពីសម័យដើមរហូតដល់ដូចកាហ្វេបែបគ្រួសារចាស់ចាស់អង្គុយចែកគ្នាអង្គុយតុកាហ្វេចាស់ចាស់ហ្នឹងវេទិកាកាហ្វេហ្នឹងជាមួយនឹងកាហ្វេទំនើបបច្ចុប្បន្ននេះគឺវាលើសលប់គ្នាហើយអ្នកទៅសម្រាប់កាហ្វេចាស់យើងសម្លឹងមើលអ្នករស់ស៊ីហាងកាហ្វេបែបគ្រួសារអ្នកខ្លះតចំនួនមកលក់នឹងជីដូនជីតាលក់មក ឪម៉ែរហូតដល់កូនចៅលក់ទៀតហើយហាងនៅដែរឡងខ្មៅគ្លិចណាផ្ទះសបាយនេះក៏អត់អត់អត់ផ្លាយដែរគាត់អត់មានដេក័រហាងដេក័រអីមួយចំនួនក៏គាត់អាប់ដេតទៅណាមួយចំនួនទៀតគាត់អត់ទេហើយអាប់ដេតក៏គាត់អាប់មិនខ្លាំងដែរមួយចំនួនល្មមអញ្ចឹងគាត់អាចនៅបានតែមួយចំនួនទៀតគាត់អត់ចោះណាកាហ្វេ2500 3000នៅតាមនេះហ្នឹង អាហ្នឹងគាត់អត់ apply ណានេះ fall behind competitor អញ្ចឹងត្រូវនៅពីក្រោយដៃគូគូចេញគូគូចេញក៏ដើមមុនអាហ្នឹងជាគំនិតបន្ថែមណាអូខេអានេះ strategic objective strategic analyze ដំបូងផុតគេត្រូវមើលអីអានេះរបៀប design ទៅលើយុទ្ធសាស្ត្រណាដើម្បីរៀបចំយុទ្ធសាស្ត្រយើងត្រូវធ្វើយ៉ាងម៉េចយុទ្ធសាស្ត្រវិភាគយុទ្ធសាស្ត្រទៅមើល external internal មានអីខ្លះ ចាប់ផ្ដើម set objective របស់យើងអញ្ចឹងមាន vision mission objective បន្ទាប់មកចាប់ផ្ដើម define strategy strategy យើងមានមិនមាន option generate evaluate selection ត្រូវចេះបង្កើតយុទ្ធសាស្ត្រនឹងហើយចាប់ផ្ដើមវាតម្លៃយុទ្ធសាស្ត្រនឹងរួចហើយបានជ្រើសរើសក្នុងការដំណើរការអញ្ចឹងក្បួននៅក្នុងការរៀបរៀបចំយុទ្ធសាស្ត្របែបអេឡិចត្រូនិកទៅ មើលតាមនឹងណាឬក៏យើងមិនចាំបាច់អេឡិចត្រូនិកទេ ទោះអត់អេលិចត្រូនិកក៏យើងអាចធ្វើតាមនឹងបានដូចគ្នាណានេះត្រូវវិភាគទៅលើយុទ្ធសាស្ត្រសិទ្ធដើម្បីវិភាគទៅមើលកត្តាខាងក្រៅកត្តាខាងក្នុងនេះត្រូវឲ្យមើល micro environment macro environment ទាំងអស់ហ្នឹងអានេះ micro អានេះ macro អានេះ micro internal បន្ទាប់មកចាប់ផ្ដើមរៀបចំគោលដៅខ្លួនឯងសម្រាប់អ្នកដែលដើរហើយចុងក្រោយនេះ strategic implementation business plan planning execution ជាមួយ control ធ្វើផែនការចាប់ផ្ដើមអនុវត្តហើយត្រួតពិនិត្យហ្នឹងណាតាមដានឲ្យមែនទែនទលឹះសំខាន់ណាស់ក្នុងមេរៀនហ្នឹងដែលគូមិន អាចចោលបានហើយគេបញ្យលបន្ថែមគូមិនបាច់បញ្យលទេ e business strategy model នេះ knowledge building and capacity evaluation ចឹងតាក់ទងជាមួយនឹង event តាក់ទងជាមួយនឹង key insight key objective ជាមួយ priority ជាមួយ feedback គឺជាចំណេះដឹង នៃការវិលជុំក្នុងការរៀបចំទៅលើយុទ្ធសាស្ត្រទាំងអស់ហ្នឹងណារៀបចំយុទ្ធសាស្ត្រចឹងត្រូវមើលអី build ចំណេះដឹងហើយនឹងសមត្ថភាពហើយវាតម្លៃមើលរួចហើយចាប់ផ្ដើម design goal របស់យើងយើងខ្លាំងប៉ុណ្ណាយើងចង់បានមិនដាក់ចូលទៅក្នុងនេះបន្ទាប់ពីយើងចង់បានហើយចាប់ផ្ដើមនេះ e business blueprint planning ចាប់ផ្ដើមរៀបចំកតាមួយដែលសំខាន់ដើម្បីធ្វើទៅលើយុទ្ធសាស្ត្រហ្នឹងហើយវាដំណើរការបន្ទាប់មកចាប់ផ្ដើមអភិវឌ្ឍ run ហើយរួចរងចាំ feedback ហើយកែសម្រួលឡើងវិញទាំងអស់បើដើរអត់កើតទេជា loop ធ្វើអញ្ចឹងដដែលដដែលដដែលចូលមកធ្វើឡើងវិញនេះគាត់បញ្ជាក់បន្ថែមទៅលើធាតនីមួយៗអូខេគឺសង្ខេបកន្លែងហ្នឹង រឿងដែលសំខាន់គឺចង់បដោតកន្លែងនេះខ្លាំងមែនទែនតែគ្រូថាវាខុសហើយគ្រូមិនអាចរំលងបានត្រង់ចំណុចនេះឯង SWOT analysis ហើយគ្រូបរៀនតែក្នុងមុខវិជ្ជាហ្នឹងឯង SWOT ហ្នឹងហើយក្រៅពីនោះគ្រូមិនបានយកទៅទេប៉ុន្តែសម្រាប់ជំនាញដឹកសហគ្រិនគ្រូអាចយកទៅបានដែរនេះនៅក្នុងអង្គភាពរបស់យើងពេលវិភាគចាំណាប្រយ័ត្ន វិភាគស្វតរៀនហើយអត់ចេះវិភាគស្វតហើយប្រើយុទ្ធសាស្ត្រអីអត់ដឹងក្នុងអង្គភាពក្នុងការវិភាគស្វតយើងត្រូវមានខ្លាំងមានខ្សោយអញ្ចឹងនៅក្នុងនេះគេប្រញែកអដងយើងមាន SO SW ST ជាមួយនឹង WT យើងត្រូវធ្វើតារាង matrix មួយដែលមានកម្លាំងខ្លាំងនេះ strength weak opportunity ហើយជាមួយនឹង strength អូខេ ចឹងតាមរយៈហ្នឹងនៅគណៈពេលដែលយើងអង្គុយមើលហើយណាជាទូទៅ យើងមើលថាខ្លាំងយើងខ្លាំងអីគេក្នុងអង្គភាពយើងណាខ្លាំងអី cross អឺខ្លាំងអីនិយាយមើលខ្លាំងគូមើលមើលខ្លាំងនិយាយពី opportunity ខ្លាំង existing brand បើយើងជា existing brand យើងខ្លាំងអាហ្នឹងមានន័យថាយើងបកកាយ brand របស់យើងល្អហើយយើងដំណើរការយើងត្រូវធ្វើម៉េច existing customer base existing distribution អញ្ចឹងភាពខ្លាំងរបស់យើងយើងជាក្រុមហ៊ុនមានស្រាប់យើងគួរតែធ្វើយ៉ាងម៉េចបើមិនជាយើងខ្លាំង3ចំណុចហ្នឹងយើងមានឱកាសអីបើយើងខ្លាំងទៅលើទី1 existing brand brand យើងគេស្គាល់អស់ហើយរឿងដែលសំខាន់គឺ cross selling អញ្ចឹងនៅក្នុងការវិភាគទៅលើ SWOT នេះគឺ SO ខ្លាំងនៅពេលខ្លាំងយើងមានឱកាស SO បើ SO គួរប្រើយុទ្ធសាស្ត្រអីបើយើងខ្លាំង existing brand cross selling នេះរឿងដែលសំខាន់ទៅលើយុទ្ធសាស្ត្រ SO បើយើងខ្លាំងបែបនេះពី1ដល់3 1ដល់4នៅក្នុងចំណុចនេះ ចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រយុទ្ធសាស្ត្រអីគេ attacking strategy យុទ្ធសាស្ត្រដែលយើងប្រើ បើយើង SO យើងខ្លាំងហើយយើងមានឱកាសយុទ្ធសាស្ត្រខ្លាំងហើយមានឱកាសយុទ្ធសាស្ត្រនោះគឺយើងប្រើ attacking strategy យុទ្ធសាស្ត្រវាយលុកទីផ្សារបើនិយាយនិយាយរឿងសាមកុកវិញណាតបយើងខ្លាំងប្រទេសយើង ខ្លាំងធនធានមានស្រាប់ណាធនធានយើងមានអញ្ចឹងឱកាសយើងវាយលុកវាយយកទឹកដីបានហើយអញ្ចឹងវាយលុកអត់ខ្លាចទេវាយឆ្លងតំបន់ cross selling អញ្ចឹងចំណុចនេះណាសំខាន់ ហើយ apply ទៅខ្លួនឯងវិញអញ្ចឹងគ្រូមិញ apply ទៅលើ ទី1យូរនិយាយពី business ទី2គ្រូនិយាយពីរឿងសាមកប់ហើយទី3គ្រូនិយាយពីខ្លួនឯងអញ្ចឹងសម្លឹងមើលថាតើខ្លួនឯង build brand ខ្លួនឯងបាននៅនៅក្នុងថ្នាក់យើងគេស្គាល់ថាយើងជាមនុស្សខ្លាំងរៀនរៀនសូត្រខ្លាំងអត់គេស្គាល់ថាយើងមានជំនាញអីអត់បើគេស្គាល់ហើយយើង មាន branding ហើយអញ្ចឹង ដើម្បីវាយលុកទីផ្សារយើងចង់រកស៊ីអីធ្វើ ណាហើយយើងចង់បៀលខ្លួនឯងយ៉ាងម៉េចអាហ្នឹងនិយាយពីបុគ្គលណាអញ្ចឹងរឿង3ទន្ទឹមគ្នាចំណុចទី1គឺបុគ្គលចំណុចទី1និយាយពីអាជីវកម្មចំណុចទី2និយាយពីយុទ្ធសាស្ត្ររឿងចំណុចទី3និយាយពីបុគ្គលអញ្ចឹងបុគ្គលខ្លួនឯងក៏ដូចគ្នាដែរយើងចង់คลายខ្លួនទៅជាបុគ្គលដែលល្បីបុគ្គលដែលដំណើរការអាចរលុយបានក៏ត្រូវតែ build brand ខ្លួនឯងដែរបង្ហាញពីភាពស្មោះត្រង់បង្ហាញពីការ ទទួលខុសត្រូវរបស់យើងអាហ្នឹងក៏ស្ទើរតែ build brand brand របស់យើងគឺអាហ្នឹងប្រើយុទ្ធសាស្ត្រ SO គឺយុទ្ធសាស្ត្រវាយលុកទីផ្សារអូខេទាំងអស់គ្នាឮទេគ្រូនិយាយនិយាយខ្លាចក្លោដាច់លឺលោកគ្រូលឺលឺគ្រូអូខេតោះបាទអឺគ្រូបាន record ហើយបន្ទាប់ពីនោះគ្រូនឹងដកវីដេអូនឹងផ្ញើឲ្យយើងវិញចំណុចហ្នឹងសំខាន់អញ្ចឹង S និង O តែយើងត្រូវគិតយើងខ្លាំងហើយ យើងមានឱកាសបើមានឱកាសកុំសងំស្ងៀមវាយលុកយុទ្ធសាស្ត្រវាយលុក leverage strength to maximize opportunity ចាប់ផ្ដើមពង្រឹងខ្លួនឯងហើយចាប់ផ្ដើមវាយលុកទីផ្សារហើយចាប់យកឱកាសបានមួយទៀតតែបើសិនជាយើងគិតថាអីយើងខ្លាំង តែយើងខ្សោយទៅលើការគម្រាមកំហែងមួយបើសិនជាយើង brand យើងខ្លាំងអីខ្លាំង customer base existing distribution ប៉ុន្តែវា base ទៅលើ customer choice new entrant មាន new competitor production មាន channel conflict បើសិនជាយើងមានចំណុចកន្លឹះទាំងអស់នេះយើងត្រូវចាប់ផ្ដើមពិចារណាមើលយើងខ្លាំងមែនប៉ុន្តែមានការគម្រាមកំហែងខ្លាំងអញ្ចឹងនៅពេលដែលមានការគម្រាមកំហែងខ្លាំងយើងខ្លាំង យើងប្រើយុទ្ធសាស្ត្រអី ST strategy ហ្នឹងគឺ defensive strategy បើមានការគម្រាមកំហែងទោះបី ជាយើង ខ្លាំងក៏ដោយក៏កុំវាយលុកដែររឿងដែលសំខាន់ទប់ខ្លួននៃនឹងបើសិនជាយើងប្រើយុទ្ធសាស្ត្រការពារខ្លួន មិនវាយលុកណាមិនវាយលុកទេហើយក៏មិនដកថយដែរការពារឲ្យជាប់ជាជោគជ័យហើយនេះល្អ យើងខ្លាំងយើងអាចកាត់បន្ថយការគម្រាមកំហែងបានដោយប្រើយុទ្ធសាស្ត្រការពារមិនវាយណាចឹងសម្រាប់អាជីវកម្មរបស់យើងសម្រាប់ការវិភាគបងប្អូនត្រូវមើលអាហ្នឹងណាជាពិសេសគឺបងប្អូននឹងឯងគ្រូមើលនៅក្នុងមេរៀនហើយគ្រូរៀបរៀនជក់ជាងគេគឺនៅក្នុងមេរៀន e marketing ហ្នឹងឯងព្រោះវាដើរលើទីផ្សារខ្លាំងមែនទែនអូខេ ចាស់ចំណុចបន្ទាប់បើសិនជាយើងខ្សោយវិញខ្សោយទៅលើអី brand ហើយអាកលឹះទាំងអស់នេះណាអាកលឹះទាំងអស់នេះអាថេនៃ T អថេនៃ O អថេនៃ S អថេនៃ W នេះគឺយើងវិភាគដោយខ្លួនឯងហើយវិភាគបានមកពីណាកតាខាងមុខមិញមីក្រូម៉ាក្រូឬក៏ external ឬក៏ internal មើលអាហ្នឹងបន្ទាប់ពីបានអាហ្នឹងមកហើយចាប់ដើម នេះកលឹះសំខាន់នៅក្នុងចំណុច4នេះឯងអូខេអញ្ចឹងចំណុច weak weak ជួបជួបជាមួយឱកាស weak សួរថាយើងខ្សោយយើងអាចមានឱកាសទេមានឱកាសរបស់យើងនៅពេលដែលយើងខ្សោយ អាចថាគេអត់បាយលោកយើងទេ អ្នកខ្លះដែលគេដែលគេប្រើថាអានេះសងំសងំយកពឹសហ្មងអាសងំយកពឹសហ្នឹងណាគឺសំដៅទៅលើភាពខ្សោយពេលខ្លះគាត់ brand របស់គាត់ខ្សោយគេមិនសូវយកចិត្តទៅដាក់គេគិតថាគាត់ជាចំណុចជាក្រុមហ៊ុនដែលមិនមានលទ្ធភាពនៅក្នុងការប្រកួតប្រជែងរបស់គាត់ទេជាមួយគ្នាទេអាហ្នឹងខ្សោយអាហ្នឹងចូលដល់ឲ្យសត្រូវមើងងាយយើងចំណុចហ្នឹងណា ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគណៈពេលដែលយើងខ្សោយនៅ ពេលដែលយើង WO យុទ្ធសាស្ត្រនៃ WO គឺ counter weakness នេះដឹងតែខ្លួនឯងខ្សោយហើយចាប់ផ្ដើមរកចំណុចខ្សោយខ្លួនឯងហើយពង្រឹងឲ្យខ្លាំងពង្រឹងភាពខ្សោយរបស់ខ្លួនឯងឲ្យខ្លាំងទៅជាឱកាស build strength for attacking strategy នេះ ពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងហើយ រងចាំឱកាសវាយលុកអានេះណាអញ្ចឹងបើនិយាយពីរឿងសាមកុកវិញមានករណីដែលគេ ពង្រឹងតបពង្រឹងកម្លាំងតបដោយស្ងាត់ស្ងាត់ដើម្បីវាយលុកហ្នឹងណាចំណុចហ្នឹងគេខ្សោយប្រទេសដែលខ្សោយ គឺគាត់ គេមិនយកចិត្តទុកដាក់ទេណា ប៉ុន្តែគេបរឹងភាពខ្លាំងពេលខ្សោយរបស់គេឲ្យខ្លាំងខ្លា ហើយពេលក្រោយគេបកវិញបឹបអានេះជាយុទ្ធសាស្ត្រយុទ្ធសាស្ត្រវាយលុកអូខេចំណុចមួយទៀតខ្សោយឲ្យគម្រាមកំហែងទៀតត្រូវធ្វើម៉េចបើខ្សោយឲ្យរងការគម្រាមកំហែងតិចរឿងដែលល្អបំផុតគឺនឹងឯងបរិងខ្លាំងហើយទប់ឲ្យជាប់ ទៅបានណាហើយចាត់ទុកថាយើងរស់ហើយ ពេលហ្នឹងណា បើយើងរួចផុតពីសេចក្តីស្លាប់បានហើយអាហ្នឹងព្រោះអីយើងខ្សោយយើងប្រឹងខ្លួនឯងខ្លាំងបានប៉ុណ្ណឹងហើយទប់ជាប់ប៉ុណ្ណឹងចាត់ទុកថាជាជោគជ័យមួយសម្រាប់យើងណាអញ្ចឹងនៅក្នុង slide នេះត្រឡប់មកវិញគឺយើងត្រូវចេះវិភាគចេះសម្រាយហើយអាហ្នឹងដែលអាចធ្វើបានណាយុទ្ធសាស្ត្រមួយ vlog យុទ្ធសាស្ត្រពីរពង្រឹង ឲ្យខ្លាំងហើយដើម្បីវាយលុកយុទ្ធសាស្ត្រការពារណាការពារមិនចេញច្បាំងណាយុទ្ធសាស្ត្រការពារអឺពង្រឹងកម្លាំងដើម្បីទប់ទល់ឲ្យជាប់ចឹងទាំងអស់នេះគឺយើងអាចយកទៅប្រើប្រាស់ទាំង apply ទាំងនៅក្នុងការងារ apply ទៅក្នុងអាជីវកម្ម apply ទៅលើរឿងបុគ្គលក៏ apply បានដែរណាចំណុចហ្នឹង ចឹងគ្រាន់តែអ្វីដែលគ្រូបានបង្ហាញគ្រូប្រាប់គ្រូចេះដឹងគ្រូយកមកចែកម្លែកដល់បងប្អូនគ្រូសង្ឃឹមថាយើងអាចយកទៅប្រើបានហើយជោគជ័យសម្រាប់ជីវិតដែរជោគជ័យទាំងក្នុងជីវិតអាជីវកម្មជោគជ័យទាំងក្នុងជីវិតតខ្លួនប៉ុន្តែរាល់ការដែលធ្វើត្រូវមាន ក្រមសីលធម៌ចំណុចហ្នឹងគឺសំខាន់បើយើងព្យាយាមបៀលខ្លួនឯងដោយគ្មាន ក្រមសីលធម៌អាហ្នឹងពិបាកតិចណាស់ គឺចង់ណាបង្រឹងខ្លួនឯងឲ្យបានល្អជាយាមដើរតាមនេគាហើយយកធម៌ដាក់ខ្លួនអាហ្នឹងយើងជោគជ័យយកធម៌ដាក់ខ្លួន ទាំងសិលធម៌ទាំងចិត្តមេត្តាបើសិនជាយើងចេះយុទ្ធសាស្ត្រនេះហើយយើងយកទៅធ្វើដោយគ្មានមេត្តាគ្រូអត់សប្បាយចិត្តទេណាព្រោះនៅពេលដែលគ្រូចែកម្លែកគ្រូហាម5ហើយនិយាយទៅក្នុងផ្នត់គំនិតរបស់យើងដើម្បីកុំឲ្យយើង ជាคลายទៅជាមនុស្សដែលគ្មានមេត្តា ចឹងយើងសម្រាប់គេសម្រាប់ឯងហើយចឹងទោះយើងជោគជ័យក៏មិនល្អដែរហើយចំណុចសំខាន់ផ្សេងផ្សេងគ្រាន់តែជាហែហមបន្តទេណានេះ five five force model សម្រាប់ Porter five force model ក៏វាផ្សារភ្ជាប់គ្នាជាមួយនឹងកត្តាយុទ្ធសាស្ត្រនឹងដែរណានៅក្នុងហ្នឹងមាន bargaining power of customer power of supply នេះ business ហ្នឹង តកតងនឹង business របស់យើងអញ្ចឹងមាន5នេះ1 2 3 4 5 street as substitute street of new entrant នេះការគម្រាមកំហែងរបស់ five force អញ្ចឹងពីរហ្នឹងផ្សារភ្ជាប់គ្នា Porter five force model ជាមួយនឹង SWOT analysis មិញដែលគូបានបង្ហាញគូគិតថាវាជាកលឹះមួយ សំខាន់សម្រាប់យើងជោគជ័យនៅក្នុងអាជីវកម្មហើយគូតែងតែផ្ដល់ហើយតែងតែប្រាប់ជាពិសេសក្នុងមុខវិជ្ជាមេរៀននេះតែម្ដង ហើយផ្សេងផ្សេងគ្រាន់តែជា ចំណុចហែហោមបន្តទេអូខេហើយនេះគឺជា formula សម្រាប់ការរៀបចំយុទ្ធសាស្ត្រទៅលើ e-business បន្ថែមហើយបន្ទាប់ពីយើងយល់ខ្លឹមសារទាំងអស់នោះចំណុចនេះយើងអាចមើលបានហើយណានេះដែល market develop strategy diversification strategy នេះ market penetration strategy ជាមួយនឹង product development strategy អញ្ចឹង ដំណាក់កាលនៃការរៀបចំយុទ្ធសាស្ត្រនៅលើទីផ្សារអញ្ចឹងតកតងគ្នាជាមួយនឹងការរៀបចំយុទ្ធសាស្ត្រទីផ្សារនៅលើ e-business ក៏យើងដើរលើកត្តានេះទាំងអស់គ្នាដែរណាយ៉ាត់ភ្លេចអាហ្នឹងព្រោះនេះសំខាន់ដូចគ្នាទី1 SWOT ដែលគូបង្ហាញមិញទី2ពាក់ព័ន្ធគ្នាជាមួយនឹង Portfolio Force អត់មាននរណាមួយដែលអត់យកទេ ហើយទី3នៅក្នុងចំណុចនេះ market grow នៅគណៈពេលដែល market grow គេប្រើអី existing market new market new product នេះអញ្ចឹងអាទាំងអស់ហ្នឹងគឺនឹងត្រូវដើរលោដើរ matrix ដូច SWOT ដែលគូបានបង្ហាញមិញណាក្នុងករណីដែល existing market មានយ៉ាងម៉េច market penetration strategy ត្រូវប្រើយុទ្ធសាស្ត្រតន្ត្រីទីផ្សារ the market existing ហើយ existing market ជាមួយនឹង existing product មានហើយចាប់ដើមតន្ត្រីទីផ្សាររ lawyer customer យកយក value ឲ្យ customer Ừ. bờ dân chia existing market ប៉ុន្តែ new product vẫn thể thể thơm thơm này, use internet for adding value nè, new product ហើយបើ new market thấy new new market thấy new product ទៀតនេះ new market new product nè, គឺនេះអានេះ à existing market existing product à cái này, new product ជាមួយនឹង existing market ណានេះ new market កន្លែងនេះ existing product អានេះ new market នៅខាងនេះ new product នៅខាងនេះត្រូវធ្វើម៉េច diversification strategy តែធ្វើអីនៅក្នុងហ្នឹងនេះ diver into related business divert into related unrelated business divert ទៅលើ integration ចាប់ដើមរក supplier រកអីផ្សេងផ្សេងណា ចឹងអានេះជាចំណុចសំខាន់នៅក្នុងមេរៀនហ្នឹងអូខេគូសង្ខេបប៉ុណ្ណឹងសម្រាប់មេរៀនទី5គូសង្ឃឹមថាយើងជ្រួតជ្រាបពីយុទ្ធសាស្ត្រហើយអាចដំណើរការបាន ហើយបើយើងចង់បង្កើតអាជីវកម្មក៏ងាយស្រួលល្អដែរហើយគូគិតថាយើងអាចធ្វើបាន សម្រាប់មុខវិជ្ជានេះហើយឲ្យប្រយោជន៍យើងខ្លាំងមែនទែនចឹងហើយបានគ្រូអត់ចោលមេរៀនហ្នឹង នឹងគឺមានប៉ុណ្ណឹងមានចម្ងល់អីតាក់ទងជាមួយនឹងខ្លឹមសារមេរៀនយើងហេឡូអត់មានទេលោកគ្រូសម្រាប់ខ្ញុំអត់មានទេលោកគ្រូមិនទៅមកពីគ្រូនិយាយច្រើនពេកហ៎លោកគ្រូបញ្យល់អស់ហើយលោកគ្រូយល់ល្អ discount គ្រូសួរមួយដូចគេអ្នករកស៊ីអនឡាញអញ្ចឹងហើយអត់មាន website តខ្លួនអញ្ចឹងអាចអនាគតជួបបញ្ហាអីលោកគ្រូក្នុងការរកស៊ីហ្នឹងណាវាមិនជួបអីទេរកគ្រាន់តែរកវាមិនបានគាត់នៅរមបានអញ្ចឹងសំខាន់បំផុតនៅពេលដែលគាត់រមមានទុនហើយគាត់ចាំត្រូវតែអភិវឌ្ឍខ្លួនបន្តលើកលែងតែគាត់ឈប់រកស៊ីគាត់ថារករកស៊ីយូរយូរទៅចិត្តរមបានណា លួមដាច់គាត់ឈប់ទៅហ្នឹងក៏គាត់បោះបង់តែ បើគាត់មិនបោះបង់ទេគាត់ត្រូវអភិវឌ្ឍខ្លួនបន្តអញ្ចឹង នៅក្នុង សំណួរស៊ីលីនមិញហ្នឹងគឺពាក់ព័ន្ធគ្នាជាមួយនឹងអឺនិយមន័យដំបូងរបស់ Michael Porter ដែលគ្រូបង្ហាញកន្លែងនេះនេះនេះបើគាត់នៅតែ stay competitive នៅក្នុង slide 5.5ណា company have no choice if they want to stay competitive but how to deploy it ហ្នឹងហើយបើសិនជាគាត់នៅតែចង់បន្តនៅចង់វិស័យរស៊ីហ្នឹងហើយគាត់ចង់ប្រកួតប្រជែងមួយគេនៅលើទីផ្សារព្រោះឥឡូវក៏គាត់កំពុងកំប្រកួតដែរនៅក្នុង social media តាម Facebook តាមអីហ្នឹងអ្នកខ្លះក៏ប្រឹងជេរទៅក៏ប្រឹងអីទៅឲ្យល្បីអ្នកខ្លះកំប្រឹងធ្វើឈួតទៅមានអ្នកខ្លះទៅប្រុសអីទេធ្វើឯងផ្ទើយពាក់អាវទៅនប់ពាក់អាវអីសិចស៊ីអីណានៃលៀបធ្វើឈួតឡប់គ្រប់មធ្យោបាយទាំងអស់ក៏មានអញ្ចឹងទៅ គាត់ចង់មានការប្រកួតប្រជែងអញ្ចឹងហើយដល់ពេលហើយបើសិនជាគាត់ចង់ stay competitive បែបនេះគឺគាត់ត្រូវតែ update ខ្លួនឯងទៅរៀបចំយុទ្ធសាស្ត្រ e marketing នឹងឯង e strategy ឬក៏ digital marketing trend ហ្នឹងចាប់តាមអភិវឌ្ឍទៅអាហ្នឹងបានទៅរឿងបញ្ហាដូចជាมันមានអីទេព្រោះបញ្ហាហ្នឹងគ្រាន់បើយើងនិយាយប្រហែលជាផ្ដោតសំខាន់ទៅលើ ទៅលើអាជីវកម្មហ្នឹងប៉ុន្តែគ្រូគិតថាប្រកាសជារកលុយអត់បាន បើបញ្ហាផ្លូវច្បាប់ដូចជាតិចទៀតទៅកាន់តែរដ្ឋតឹងច្បាប់ដាក់មិនដាក់ទោសទណ្ឌអីទេគាត់ណាគៀងករាល់ business ទាំងអស់ចាប់ដើមពិនិត្យមើលតាមផ្លូវច្បាប់ហើយនឹងបង ពុនតាមផ្លូវច្បាប់នឹងឯងតែប៉ុណ្ណឹងប៉ុណ្ណឹងសលីនចាលោកគ្រូ លោកគ្រូនិយាយចឹងមួយទៀតលោកគ្រូឧទាហរណ៍ថាយើងតម្រូវបើកអាជីវកម្មថ្មីចឹងទៅយើងចង់រកស៊ីលក្ខណៈ digital លោកគ្រូតែតែដំបូងចឹងយើងអត់តមានគេថាផ្លូវដែលត្រូវរកវាទេចឹងយើងត្រូវការរកតាម page ចឹងយើងត្រូវការទិញ page ដែលគេមានស្រាប់ឬក៏យើងគួរតាចាប់ផ្ដើមពី page ដំបូងដែលយើងបង្កើតខ្លួនឯងហ្មងលោកគ្រូមួយណាល្អជាងលោកគ្រូពីរហ្នឹងល្អទាំងពីរ ហេតុអីបានគ្រូនិយាយថាល្អទាំងពីរពីមានករណីវាករណីទី1បើសិនជាយើងទិញពីគេយើង existing customer តែតើតើអ្នក live page ហ្នឹងគាត់ប្រភេទជាដែលគាត់ live page យើងជាប្រភេទដែលគាត់ចូលចិត្តទៅលើផលិតផលប្រភេទយើងឧទាហរណ៍ថា សុខេងលក់ទូរស័ព្ទលក់ប្រភេទ electronic device អញ្ចឹងបាទបាទបើសិនជាអ្នក ដែល like អ្នកដែលដែល like page ទាំងអស់ហ្នឹងសិតតែជាបុគ្គលដែលគាត់ចូលចិត្តទៅលើ technology ហ្នឹងអត់អីទេជោគឆាប់ជោគជ័យលឿនឬក៏អាហ្នឹងវាជារឿងមួយដែលយើងត្រូវគិតដំណើរការអាហ្នឹងលឿនណាណាល្អតែផ្ទុយទៅវិញបើសិនជាអ្នកដែល like page ហ្នឹងនៅក្រៅប្រទេសទី1 នៅក្នុងប្រទេសដែរប៉ុន្តែ អ្នកចូលចិត្តរឿង cosmic តិចតែបើសុកហេងទិញពីគេមកឲ្យមកលក់ cosmic តិច that fine តែបើលក់ electronic មិនដែរมันប្រកាសតែជោគជ័យទេអាហ្នឹងមួយ ទីពីរវាហានិភ័យផ្សេងទៀតក្នុងករណីដែលអឺเพจហ្នឹងមានបញ្ហាជាមួយនឹងវា blacklist បោះបោះអឺនេះហើយ របស់ Facebook ហើយអញ្ចឹងអាចពិបាកដែរអញ្ចឹងទាំងគុណសម្បត្តិទាំងគុណវិបត្តិមានអាស្រ័យទៅលើ យើងជាអ្នកជ្រើសរើសហើយបើយើងបង្កើតខ្លួនឯងក៏មិនអាក្រក់ដែរបង្កើតថ្មីបើសិនជាយើងជា page ដែរត្រឹមត្រូវប៉ះអាជីវកម្មដែលជាអាជីវកម្មពេញនិយមលឿនអត់ប្របាកទេអតិថិជនរត់ដល់មកឯង តិចទៀតគាត់ចុចឃើញគាត់ចុច like វីដេអូគាត់ចុច share វីដេអូទៅ page នឹង load ឡើងល្អទៅលឿនដោយមិនចាំបាច់ប្រឹងប្រែងទៅទិញពីគេទេហ្នឹងហើយអ្នកខ្លះក៏ព្យាយាមថាឲ្យ page ដើរហោះទៅទិញឬទី2គឺជួលគេឲ្យគេ boot page ឲ្យដើម្បីឲ្យដើរលឿនអញ្ចឹងណាបាទអ្នកអ្នក like ពិតប្រកាសគឺប្រកាសមិនប្រកាសទេពេលខ្លះអញ្ចឹងវាពិបាកវាពិបាក ចឹងជាវាស្ថិតនៅក្នុងជំរើសរបស់ខ្លួនឯងថាតើយើងគួរសម្រេចយកមួយណាហើយបើដើរគួររៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចហ្នឹងណាជោគយករបស់គេក៏ជោគជ័យយករបស់គេក៏មិនជោគជ័យបង្កើតខ្លួនឯងក៏បង្កើតតែជោគជ័យបង្កើតខ្លួនឯងក៏ជោគជ័យអញ្ចឹងជំរើសនៅក្នុងយុទ្ធសាស្ត្រនៃការ ប្រែប្រួលតាមកលៈទេសៈនិយាយបន្ត target customer គ្រូ យ៉ារឿង target customer ហ្នឹងសំខាន់ខ្លាំងបាទបាទមកមានអីទៀតទេអត់មានទេគ្រូអរគុណច្រើនលោកគ្រូបាទលោកគ្រូសួរមួយទៀតរកស៊ីកុំសម្រាប់គេហ្នឹងមានន័យមិនខ្ញុំយល់អត់ទាន់ច្បាស់ហងមកស៊ីលីនមិន លោកគ្រូរោស៊ីកុំសម្លាប់គេអាហ្នឹងមានន័យមិនខ្ញុំអត់តន់ច្បាស់ហើយលោកគ្រូមើលមានណាជួយបកស្រាយគ្រូតិចមើលមានពិតគឺជាការរស់ស៊ីដោយស្របតាមក្រមសីលធម៌អ្នកធ្វើ business គូគុំធ្វើអីដែលសម្រាប់គេដោយខុសពីគោលការណ៍គឺប្រគល់ប្រជែងដោយមានក្រមសីលធម៌និងតាមបែបបទហឹម ហើយនឹងមួយទៀតដូចជាយើងលក្ខណៈថាយើងលុបផលិតផលណាដែលពេលខ្លះយើងមិនមិនមិនតែចាំបាច់ឲ្យប្រកួតប្រជែងទេធ្វើឲ្យគេដួលតែយើងលុបផលិតផលណាដែលប៉ះពាល់ដល់អតិជនយើងដូចជាថាយើងរកស៊ីលក់គ្រឿងញៀនអញ្ចឹងណាអញ្ចឹងទៅធ្វើឲ្យសង្គមយើងដួលលំហើយហើយប៉ះពាល់ដល់គេថាអនាគតរបស់ក្មេងជំនាន់ក្រោយយើងទៅអាហ្នឹងយើងរកលុយស្រួលប៉ុន្តែអ្វីដែលគង់វងវាអត់បានយូរហើយវាអត់មានក្រមសីលធម៌ក្នុងការរកស៊ីអញ្ចឹងណា មានគេស្អប់ច្រើនអាហ្នឹងក៏បញ្ហាដែរមកមានអ្នកណាផ្សេងទៀតទេប៉ុណ្ណៃមើលបញ្ចេញសមត្ថភាពតិចមើលយ៉ាងគ្រូឆ្លើយឆ្លើយតបមួយសំណួរគ្នាយើងមើលអឺស៊ីកុំសម្រាប់គេហ្នឹងដូចរបៀបថា ពេលដែលយើងឧទាហរណ៍ដូចអឺឥឡូវឧទាហរណ៍ជាក់ស្ដែងហ្មងដូចប៉ាខ្ញុំគាត់អ្នកធ្វើអឺ supply ទៅអឺអាស័យអីហ្នឹងមកពេញគ្រូដូចអឺលក់ឲ្យម៉ូយនំពេញអញ្ចឹងអញ្ចឹងនៅពេលនៅតំបន់ទិញហ្នឹងគឺមានឈ្មោះពីរនាក់អឺដែលដែលត្រូវទិញយើងប្រកាសជាទិញប្រកួតប្រជែងដើម្បីយកអាស័យយកតំណងហ្នឹង មកអំពេញឲ្យម៉ូយអំពេញប៉ុន្តែ បើយើងអឺដើមថាកុំសម្លាប់គេអញ្ចឹងទៅយើងចែកឲ្យគេទិញខ្លះហើយយើងទិញខ្លះហើយយើងរកស៊ីបាន2នាក់ប៉ុណ្ណឹងគ្រូអាហ្នឹងក៏មួយផ្នែកដែរល្អដែរណាហ្នឹងហើយល្អដែរចំណុចហ្នឹងចាបើយើងចង់សម្រាប់គេយើងទិញផ្ដាច់មុខពីគេហ្មងអឺ និយាយទៅនឹងនឹងអាជីវកម្មគ្រូជាងការវាពិបាកជិះដែរបើយើងអត់សម្រាប់គេគេសម្រាប់យើងហ្នឹងត្រូវមើលត្រូវមើលត្រូវមើលចំណុចតាំងមិនសម្រាប់គេហ្នឹងគឺផ្ដោតសំខាន់ទាំងអស់រស៊ីទាំងអតិថិជន ទាំងដៃគូទាំងអឺសហការី មានន័យថាបើសិនជាយើងធ្វើការយើងគិតតែពីលុយដោយមិនផ្ដល់អត្ថប្រយោជន៍ល្អដល់បុគ្គលិកក៏មិនល្អឬក៏ផ្ដល់ដែរប៉ុន្តែឲ្យផ្ដល់កម្រិតទាបឲ្យមានការអាប់ដេតក៏មិនល្អហ្នឹងទី2គឺយើងសម្លាប់ដៃគូដៃគូហ្នឹងគឺយើងរកស៊ីជាមួយគ្នាយើងសម្លាប់គេទាំងអ្នករកស៊ីដូចគ្នាទាំងអ្នកអ្នករកស៊ីសហការ partner ដែលជាជាអ្នករកស៊ីសហការក៏ដូចគ្នាណាអាហ្នឹង មានន័យថាយើងត្រូវរក្សាជំហរខ្លួនឯងឲ្យបានព្រោះអ្នកខ្លះឃើញអញ្ចឹងទិញផ្ដាច់ឬក៏ផ្ដាច់យកផ្ដាច់មុខយកតែម្ដងមិនឲ្យគេរស់គេរស់ស៊ីដូចគ្នាដែរប៉ុន្តែគេក៏មិនធ្វើបាបយើងពេលខ្លះក៏យើងអាចសហការមួយគេបានឬក៏យើងដឹងដែរអាហ្នឹងយើងត្រូវគិតគូរចំណុចទី2យើងសម្រាប់អាជីវកម្មផ្សេងទៀត ដែលយើងប្រើយុទ្ធសាស្ត្រដើម្បីវាយលុកប្រកួតប្រជែងមិនឈ្នះចាប់ប្រាំប្រើវិធីមិនល្អអានឹងឯងដែលគ្រូចង់ការពារឲ្យយើងធ្វើអ្វីប្រកបដោយក្រមសីលធម៌ពិចារណាកុំឲ្យសម្លាប់គេបើមិនជាគេយើងសម្លាប់គេសួរតើតើអ្នកដែលនៅក្រមបង្គាប់គេណា business គេមានបុគ្គលិក4 10 20នាក់ហើយសួរថាតើប្រពន្ធកូនគេយ៉ាងម៉េចបើសិនជាគាត់អត់ការងារធ្វើគាត់ទៅរកចឹងអាហ្នឹងក៏ជាចំណុចមួយដែលយើងត្រូវគិតដែរណាទី ចុងក្រោយសម្រាប់តសម្រាប់អតិថិជន គឺយើងមិនត្រូវលក់ផលិតផលទាំងឡាយណាដែល មិនសមស្របទេឧទាហរណ៍ថាទិញផលិតផលថោកមែនទែនយកមកលក់មួយ1រៀលយកមកលក់មួយ5រៀលមួយ10រៀលក៏ហក់ថាហ្នឹងល្អអាហ្នឹងណាអាហ្នឹងបោកអតិថិជនអញ្ចឹងវាសមស្របតាមតម្លៃបើស្តង់ដាវាថាអូខេយកមក1រៀល ស្តង់ដារយើងត្រូវតែចំណេញ5រៀលផាត់ជីផាត់ចាយផាត់មធ្យោបាយអីផ្សេងផ្សេងដឹងឲ្យចំណេញត្រូវ5រៀលអូខេលក់តាមសមស្របកុំលក់ឡើងទៅ10រៀល10រៀលហ្នឹងណាអាចំណុចហ្នឹងទី1ប្រភេទនៃផលិតផលផលិតផលដែលអត់មានគុណភាពយកមកលក់ទី2កោលុយលក់តម្លៃថ្លៃនឹងពេកអាហ្នឹងសម្រាប់បតិជនហើយវិជាតពលចឹងហើយបានគូថាកុំសម្លាប់រៀបចំយុទ្ធសាស្ត្រក្នុងការធ្វើ រស់នៅក្នុងសង្គមក៏ដូចគ្នាគួរ apply យុទ្ធសាស្ត្រទាំងអស់ហ្នឹងនៅក្នុង3រឿងទី1គឺផ្ទាល់ខ្លួនទី2ក្នុងសង្គមទី3គឺរឿងអាជីវកម្ម apply រឿងហ្នឹងចឹងហើយបានយើងអាចដំណើរការទៅបានហើយជោគជ័យហើយមានគេឈ្មោះល្អទៅមុខហើយអ្នកដែលគេមានយុទ្ធសាស្ត្រគេមនុស្សគេអាក្រក់យ៉ាងម៉េចគេមានគេឈ្មោះមុខមាត់យ៉ាងម៉េចទៀតអាហ្នឹងរឿងគេដតីទៀតយើងមិនបាច់គិតទេប៉ុន្តែសម្រាប់គ្រូគ្រូចង់ឲ្យយើង ផ្ដោតសំខាន់ទៅលើកត្តាទាំងអស់ហ្នឹងពួកគូអ្នកបដោះបដាលយើងដល់ពេលយើងយកយុទ្ធសាស្ត្រហ្នឹងយកទៅប្រើហើយប្រើខុសណាគេមិនបន្ទោសណាទេឬក៏អាចបន្ទោសគ្រូហ្នឹងដូចម៉ែឪអញ្ចឹងណាកូនខូចបន្ទោសណាគេជេរម៉ែឪថាមកម៉ែឪវាអត់មានម៉ែឪបដៅបដៅទេអាហ្នឹងណាចំណុចហ្នឹងមួយតែគ្រូធ្វើឲ្យអ្វីដែលគ្រូបានចែកម្លែកឲ្យយើងឲ្យយើងថាយកទៅប្រើយើងយកទៅ អនុវត្តនៅក្នុងជីវិតគិតថាឲ្យជោគជ័យសម្រាប់ជីវិតខ្លួនឯងអញ្ចឹងគ្រូសង្កេតឃើញថាបើសិនជាយើងយកទៅប្រើប្រកបទៅដោយក្រមសីលធម៌នេះវាជារឿងមួយដែលគ្រូកាន់តែសប្បាយចិត្តអូខេនឹងហើយគឺមានការផ្ដាំផ្ញើប៉ុណ្ណឹងព្រោះមេរៀនហ្នឹងជាមេរៀនល្អមែនតើនៅពេលដែលយើងទៅធ្វើអាជីវកម្មក៏លោថាមានឱកាសថ្ងៃក្រោយជួបគ្នាទៅរៀន business plan ឆ្នាំក្រោយប្រើអាហ្នឹងយកទៅធ្វើផែនការអាជីវកម្មល្អមែនតើ តោះមានអីទៀតទេណាស្ងាត់លោកគ្រូមួយទៀតខ្ញុំឃើញគេលក់ដូចពុកដែរចឹងជូន180ហើយថ្ងៃណាក៏ឃើញប្រម៉ូសិនយ៉ាងណាអាហ្នឹងធ្វើចឹងល្អអត់លោកគ្រូ និយាយម្ដងទៀតជលីននិយាយម្ដងគេលក់អឺដាច់ដែរលោកគ្រូគេលក់ដាក់គេគេលក់ដាក់តម្លៃ400ដុល្លារអញ្ចឹងគេឡាយរងថ្ងៃគេថាតម្លាក់លេខឥឡូវដាក់ទីតាំងអីទៅគេលក់ឲ្យតែ180ទេរបៀបអញ្ចឹងហើយថ្ងៃណាក៏ឃើញណា promotion អញ្ចឹងគ្រូអាហ្នឹងមិនមិនអីទេអានេះជាជំរើសរបស់គេ គេមិនកុហកណាបើសិនជាយើងទិញនៅក្នុងតម្លៃប៉ុណ្ណឹងអញ្ចឹងមែនអញ្ចឹងនេះគេទទួលបានអញ្ចឹងអត់កុហកទេបើគ្រាន់តែជាយុទ្ធសាស្ត្រក្នុងការផ្សាយពាណិជ្ជកម្មរបស់គេទេប្រម៉ូទអញ្ចឹងអ្នកណាមើលចំថ្ងៃហ្នឹងឃើញអញ្ចឹងអូល្អតែញ៉ាអញ្ចឹងអញ្ចឹងតាមដានតិចទៅដឹងថាអាវាលក់ក្នុងតម្លៃទៅប៉ុណ្ណឹងតែថ្ងៃហ្នឹងប៉ុណ្ណឹងអត់ខុសទេវាសមស្របប៉ុន្តែគ្រាន់តែថាអឺតែយូរបន្តិចទៅសារបលៀបឯង យុទ្ធសាស្ត្រហ្នឹងគេជឿថ្ងៃណាក៏ថ្ងៃហ្នឹងអាចចឹងចាំថ្ងៃណាមានលុយចាំទិញតែមកទៅចាំបាច់បខំទិញទៅអីចឹងយូរទៅគេលេងនេះហើយប៉ុន្តែគាត់តែរិះរោមសុបាយផ្សេងមួយទៀតមកបោកមនុស្សបន្តគាត់ថាយើងជឿតែយូរទៅវានឹងបាត់ទៅវិញចំណុចហ្នឹងគាត់មិនបោកទេលក្ខណៈបែបហ្នឹងគាត់ថាជាយុទ្ធសាស្ត្រ promotion របស់គាត់មិនដល់ពេលមួយវានឹងសារពលាបដោយខ្លួនឯង ចឹងយើងមិនអាចវាតម្លៃថាគាត់មានសិលធម៌ឬក៏អត់សិលធម៌ទេចំណុចនេះប៉ុន្តែបើសិនជាគាត់អត់សិលធម៌លើកលែងតែគាត់កុហកគាត់អត់លក់ក្នុងតម្លៃប៉ុណ្ណឹងគាត់អត់អីមកវិញណាគាត់យើងទិញយើងថាដាក់លុយប៉ុណ្ណឹងទិញទៅវេលុយអីហើយគាត់ថាត្រូវតែថែមនេះត្រូវថែមមនុស្សអាហ្នឹងបោកអីតែបើសិនជាគាត់ថា ពូកនឹងមួយតម្លៃ108អញ្ចឹងយើងតម្លាក់លេខទៅគាត់លក់តម្លៃ108គាត់ផ្ញើយើងធម្មតាវិញអាហ្នឹងអត់អីទេគាត់មិនប្រខូចមនសិការគាត់ទេហ្នឹងណាតាន់ចលិនតាន់ឲ្យលោកគ្រូអឺអូខេ ចឹងគ្រូមានតែប៉ុណ្ណេះទេហើយបើយើងមានចំណល់អីជាចុងក្រោយអាចលើកឡើង តែបើអត់ទេគ្រូអាចបិទត្រឹមប៉ុណ្ណេះមានទេបើមានលើកឡើងបើអត់ក៏ក៏អត់ដែរក៏ស្រែកថាអត់ទៅអាងយើងលាគ្នាកុំឲ្យខាតពេលអត់មានទេលោកគ្រូអត់មានទេទេលោកគ្រូបាទ អូខេសង្ឃឹមថាយើង អាចទទួលបានចំណេះដឹងល្អល្អបាទលោកគ្រូបាទអរគុណលោកគ្រូអូខេចឹងប៉ុណ្ណឹងចាស់ចឹងគ្រូបាទជំរាបលាលោកគ្រូជំរាបលាលោកគ្រូជំរាបលាលោកគ្រូអ្នកគ្នាជំរាបលាលោកគ្រូអរគុណសម្រាប់ថ្ងៃនេះបាយបាយលោកគ្រូបាទបាទ19ថ្ងៃ10 អូខេគ្រូបាត់ហើយចឹង